ចៅអធិការវត្តប៉ោយអង្គរនៅស្រុកម៉ាឡៃស្រវឹងស្រាបើករថយន្តរេចង្កូតបុករថយន្តលុចស៊ីទាំងកំរោលបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តលុចស៊ី OX 300និងរថយន្តកាមេរីឆ្លាមស្រាប់តែលេចធ្លាយថាព្រះគ្រូចៅអធិការវត្តប៉ោយអង្គរស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ បើករថយន្តក្នុងសភាពស្រវឹងស្រាជោគជាំបង្កគ្រោះថ្នាក់ចរាចរណ៍មួយនេះ ហេតុការណ៍នេះបានកើតឡើងនៅចំណុចមុខសន្តាគាររុងរឿងភូមិកូរឋាន សង្កាត់អូអំបិលស្រុកសេរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យកាលពីវេលាម៉ោង8យប់ថ្ងៃ ទី25ខែសីហាឆ្នាំ2022តាមប្រភពពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា នៅ មុនពេលកើតហេតុគេឃើញរថយន្តម៉ាក Lexus RX 300 ពាក់ស្លាកលេខភ្នំពេញ 2J8522 បើកបរតាមបណ្ដោយផ្លូវជាតិលេខ5ក្នុងទិសដៅពីលិចទៅកើតលុះមកដល់កន្លែងកើតហេតុស្រាប់តែមានរថយន្តម៉ាកកាមេរីឆ្លាមពាក់ស្លាកលេខភ្នំពេញ 2L 0874បើកបរក្នុងទិសដៅបញ្ច្រាស់គ្នា ក្នុងលបឿនយ៉ាងលឿនរេចង្កូតមកខាងឆ្វេងដៃជ្រុលបុករថយន្តលុចស៊ីចំហៀងខាងឆ្វេងនិងពីក្រោយ បណ្ដាលឲ្យរងការខូចខាតទាំងសងខាងតែមិនបណ្ដាលឲ្យមនុស្សរងរបួសទេ ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅពិនិត្យឃើញថា អ្នកបើកបររថយន្តបង្កម៉ាកកាមេរីឆ្លាំជាព្រះគ្រូចៅអធិការវត្តប៉ោយអង្គរឃុំតកុងស្រុកម៉ាឡៃនិងមានអ្នករួមដំណើរ2នាក់ទៀតក្នុងនោះព្រះសង្ឃមួយអង្គនិងស្ត្រីម្នាក់ផងដែរក្រោយនិមន្តព្រះសង្ឃ2អង្គនិងស្ត្រីម្នាក់ ទៅក្នុងគណៈគបាលខេត្តកម្លាំងជំនាញបានធ្វើតេស្តជាលទ្ធផលក្នុងចំណោមព្រះសង្ឃទាំងពីរអង្គរកឃើញព្រះសង្ឃមួយអង្គជាចៅអធិការវត្តមានជាតិអាកលហើយជាអ្នកបើកបររថយន្តឆ្លាមខាងលើបើតាម ប្រភពខាងលើ បានបន្តថា នៅមុនពេលគ្រោះថ្នាក់កើតឡើងព្រះសង្ឃទាំងពីរអង្គបាននិមន្តមកវិវត្តប៉ោយអង្គរឃុំតកុងស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យគឺនាំម្ដាយទៅលេងវត្តស្វាយចាស់ ដោយ បើករថយន្តចេញមកក្រៅ ចូលហាងក្បែរផ្លូវផឹកស៊ីរហូតដល់ប្រលប់ទើបដឹកម្ដាយត្រឡប់ទៅផ្ទះនៅស្រុកម្លាយវិញលុះពេល បើកបររើកមកដល់ក៏បុក ជាមួយរថយន្តលេចស៊ីបណ្ដាលឲ្យរងការខូចខាតទាំងសងខាងតែម្ដងទៅចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ